ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញច្រានចោលការចោតប្រកាន់របស់អតីតបុគ្គលិកក្រុមហ៊ុន Nagavel ពេលសមត្ថកិច្ចចេញប្រតិបត្តិការទប់ស្កាត់សកម្មភាពខុសច្បាប់របស់ពួកគេស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី24ខែឧសភាឆ្នាំ2022នេះបានចេញមកច្រានចោលការចោតប្រកាន់ទាំងឡាយរបស់ក្រុមអតីតបុគ្គលិក ក្រុមហ៊ុន Nagavel នៅពេលដែលកម្លាំងនគរបាលចេញរក្សាសន្តិភាពនិងរក្សាសន្តិសុខនៅពេលពួកគេបានធ្វើការប្រមូលផ្ដុំដោយខុសច្បាប់សេចក្តីបំភ្លឺរបស់ក្រមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាអតីតបុគ្គលិកក្រុមហ៊ុន Nagavel ដែលក្រុមបាតកោខុសច្បាប់តែងតែរៀបចំផែនការបង្កហេតុ ដើម្បីឆ្លៀតឱកាសបង្កហិង្សាមកលើមន្ត្រីអនុវត្តច្បាប់បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃក្រុមទាំងនេះចាប់ផ្ដើមធ្វើបាតកម្មដោយខុសច្បាប់ គ្មានច្បាប់អនុញ្ញាត សមត្ថកិច្ចទាំងអស់ត្រឹមតែអនុវត្តការងាររបស់ខ្លួនក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជៀសវាងនឹងទប់ស្កាត់បាតុភាពអាក្រក់ណាមួយ ដែលនឹងអាចកើតមានឡើង ដែលអាចបណ្ដាលឲ្យមានការប៉ះពាល់ដល់សន្តិសុខសង្គមជាតិផងដែរម្យ៉ាងវិញទៀតក្នុងការបំពេញតួនាទី ភារកិច្ចនេះ សមត្ថកិច្ចតែងតែ អនុវត្តការងារដោយសន្តិវិធី ត្រឹមតែចាប់ដៃគ្នាជារង្វង់ដើម្បីឲ្យក្រុមបាតកោខុសច្បាប់ទាំងនោះ ឡើងលើរថយន្តតាមការណែនាំរបស់មន្ត្រីតាមសម្រួលប៉ុន្តែផ្ទុយទៅវិញក្រុមបាតកោខុសច្បាប់ទាំងនោះ មិនស្ដាប់តាមការណែនាំ បែរជាមកអង្គុយលើផ្លូវឡើងរថយន្តក្រុងដែលបង្កឲ្យមានផលលំបាកហើយនៅពេលសមត្ថកិច្ចលើកគាត់ចូល ក្រុមគាត់ព្យាយាមថតរូបហើយចោទថាសមត្ថកិច្ចប្រើអំពើហិង្សាទៅវិញ សកម្មភាពទាំងនេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ទុកថាជាល្បិចកលអាក្រក់ដែលក្រុមនេះតែងតែមានចេតនាបង្កើតហេតុការណ៍ដោយបានរុញច្រានជេរប្រមាថមើលងាយ ប្រើប្រាស់អកប្បកិរិយាអសិលធម៌ជាពិសេសថែមទាំងរកឱកាសបង្កហិង្សាជាច្រើនលើកច្រើនសារមកលើមន្ត្រីនគរបាលដែលជាអ្នកអនុវត្តច្បាប់ផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។